សិតជាសង្សារស្នេហាដល់ផ្លូវបាយគឺមានតែទឹកភ្នែកហូរមកលួងចិត្តស្មងស្នេហ៍ដែលយើងធ្លាប់សាងគ្រប់យ៉ាងរលាយអងគួបន្ទោអ្នកណា បើអូននៅស្រឡាញ់ដឹងថាត្រូវកាត់ចិត្ត ចិនឈឺស្ទើរស្លាព្រមប្រាប់បងឲ្យទៅតែក្នុងបែដងលួចយកអបអរម្ដងទៀតបានដែរទេចង់នៅ លែងជួបគ្នាអបលាលើក សិតជាសង្សារស្នេហាដល់ផ្លូវបាយគឺមានតែទឹកភ្នែកហូរមកលួងចិត្តស្មងស្នេហ៍ដែលយើងធ្លាប់សាងគ្រប់យ៉ាងរលាយអងគួបន្ទោអ្នកណា បើអូននៅស្រឡាញ់ដឹងថាត្រូវកាត់ចិត្ត ប៉ុនជនឈឺសើស្លើក្រងប្រាប់ នពេលបានស្អែកលែងជួបគ្នាអបលាលើក មុនពេលបើស្អែកលែងជួបគ្នាអោបលាលើកនេះ